បន្តមកចុច Subscribe និងចុចរូបកណ្ដឹងជាការស្រេចអាយ៉ាសំសំគ្នាដើរចាញ់ហើយសុំទោសណែអើលែងហ៊ានប្រាថ្នាក្បែរខ្លាញ់ យើងពីរខ្ញុំជួបស្នាញ់ជួបអ្នកដែលស្រឡាញ់ខ្ញុំពីធ្វើល្អរហូតដល់ខ្ញុំក្រែងចិត្តតែហ៊ានតទល់យកគ្រប់យ៉ាងមើលមកខ្លួនឯងគ្មានអ្វីសងគឺមានតែសំបងប្រាឯគេវិញសែនគូហុំស្មា ចិត្តថាដើរចេញហើយមិនអាចរួមទ្រទៀតបានទេស្រឡាញ់ស្រឡាញ់ធ្វើមិនបានសាងសមនៅក្នុង ប៉ុន្តែវាស្នើរៀងរាតាមមកបំបែពីថ្ងៃនេះតទៅថ្ងៃស្អែកតែមានវេលា ស្រឡាញ់មុខមើលអ្នកបានមិនសា về lui có mà của hiền gì